តើអ្វីទៅជាខ្មោចទឹកចាស់ចាស់តែងតែព្រៀនប្រដៅកូនចៅ ជា ពិសេសក្មេងតូចតូចហាមមិនអោយចុះទៅលេងទឹកផ្ដេសផ្ដាស់នោះទេដោយពួកគាត់តែងតែនិយាយថាប្រយ័ត្នខ្មោចទឹកចាប់ទាញជើងតើជាការពិតទេ ដែលថានៅលើពិភពលោកយើងនេះមានខ្មោចទឹក តាក់ទងទៅនឹងរឿងនេះលោកគ្រូវងមនីរយដាវអ្នកនិទានរឿងខ្មោចអាបធ្មប់និងផ្លូវងងឹតផ្សេងផ្សេងបានរៀបរាប់ថាខ្មោចទឹក គឺជាវិញ្ញាណខ្មោចមួយប្រភេទដែលរស់នៅក្នុងទឹកនិងមិនអាចឡើងមកលើគោកបាននោះទេវាកម្រនឹងបង្ហាញខ្លួនឲ្យមនុស្សយើងបានឃើញណាស់ហើយអ្វីបែបនេះភាគច្រើនកើតមានឡើងចំពោះអ្នកប្រកបរបររកស៊ីលើផ្លូវទឹក និងប្រជាជនរស់នៅតាមមាត់ទន្លេតែប៉ុណ្ណោះដែលឧស្សាហ៍បានឃើញពួកវា ខ្មោចទឹកអាចកើតឡើងបានដោយមូលហេតុមួយចំនួនដូចជាខ្មោចទឹកដែលមានប្រភព ក្នុងបាតទន្លេស្រាប់ឯអ្នកខ្លះទៀតនិយាយថាខ្មោចទឹកជាវិញ្ញាណមួយដែល គ្រូមន្តអាគមបានចង ប្រលឹង ដាក់ក្នុងក្អមឬឆ្នាំងដីបន្ទាប់មក គ្រូមន្តអាគមនោះក៏យកទៅទម្លាក់ចូលក្នុងទឹកទន្លេ ស្ទឹង បឹង ត្រពាំងឬព្រែកជាដើមករណីមួយទៀតដែលខ្មោចទឹក អាចកើតឡើងបាន គឺដោយសារធ្លាប់មានគ្រោះថ្នាក់ដោយប្រការណាមួយនឹងបណ្ដាលឲ្យស្លាប់នៅក្នុងទឹក។ ប្រភពដដែលរៀបរាប់បន្ថែមថាខ្មោចទឹកមានពីរប្រភេទគឺខ្មោចទឹកត្រឡោកនិងខ្មោចទឹកភ្លើងខ្មោចទឹកត្រឡោកមានរូបរាងដូចសត្វស្វាមានពណ៌សម្បុរខ្មៅរលោងភាគច្រើនរស់នៅទឹករយៈរយៈចំណែកឯខ្មោចទឹកភ្លើងវិញ មានរូបរាងស្រដៀងទៅនឹងអរិយទឹកមានភ្នែកធំធំថ្មិញដូចត្រីនិងរស់នៅកណ្ដាលទឹកទន្លេងើផុតពីទឹកពាក់កណ្ដាលចង្កេះក្នុងចំណោមខ្មោចទឹកទាំងពីរនេះ ខ្មោចទឹកដែលកាចនឹងមនុស្សផងទាំងពួងមានការខ្លាចរអាជាងគេនោះគឺខ្មោចទឹកត្រឡោកវាមានសមត្ថភាពខ្ពស់ណាស់អាចចាប់ទាញនិងពន្លិចមនុស្សចូលទៅក្នុងទឹករហូតដល់បាត់បង់ជីវិតចំណែកឯខ្មោចទឹកភ្លើងគឺជាប្រលឹងអ្នកដែលបានស្លាប់និងអណ្ដែតឡើងនៅតាមទឹកដូច្នេះហើយប្រលឹងមួយប្រភេទនេះគ្មានសមត្ថភាពសម្លាប់មនុស្សនោះទេតែវាចូលចិត្តលំបន្លាចគេនិយាយថាតាំងពីដើមមកខ្មោចទឹកនេះមិនមានអ្នកណាហ៊ានទៅប៉ះពាល់ពួកវាឡើយ។ ហើយវិញ្ញាណនៃខ្មោចទឹកអាចចាប់ជាតិថ្មីបានលុះត្រាតែពួកវាអាចចាប់យកជីវិតរបស់មនុស្សណាម្នាក់មកជំនួសកន្លែងដែលវាស្លាប់ក៏ប៉ុន្តែ បើវារកអ្នកមកជំនួសមិនបាននោះទេខ្មោចទឹកនេះនឹងនៅចាំថែរក្សាកន្លែងដែលវាលងទៅស្លាប់ជារៀងរហូត។